ចង់ដឹងថាតើចក្ខុវិស័យនិងមុខចំនួនមួយនេះនៅក្នុងភាពយន្តនេះតើការចេញពីអ្នកណាហើយតើគាត់មានគោលគំនិតបែបណាអាណាចង់ដឹងទេត្រូវអត់ចង់ដឹងថៃភ្ញៀវកិត្តិយសដែលមានវត្តមាននៅទីហ្នឹងក៏គាត់ចង់ដឹងដូចគ្នាថាជាដេតាអញ្ចឹងកុំឲ្យខាត់ពេលយូរណាឥឡូវយើងស្ដាប់ជាមួយនឹងគោលគំនិតរបស់គាត់អូខេកុំឲ្យស្ដាប់ពេលយូរដូច្នេះសូមស្វាគមន៍អគ្គនាយិការបស់ក្រុមហ៊ុនសាស្ត្រាមេឌៀម Co Ltd ទាំងអស់គ្នា បាទសូមក្រុមអញ្ជើញអ្នកស្រីប៊ុនចាន់និមលអគ្គនាយិការបស់ក្រុមហ៊ុនសាស្ត្រាមេឌៀខូអលធីឌីសូមគំរាមអបអរសាទរូមគោរពជំរាបសួរត្រង់ឯអាដាមលោកជំទាវលោកលោកស្រីអ្នកនាងកញ្ញាដែលកំពុងតែទេសនាផ្ទាល់នៅទីនេះនិងតាមគេហដ្ឋានជាដំបូងសូមអនុញ្ញាតឲ្យនាងខ្ញុំមានឱកាសថ្លែងអំណរគុណ ចំពោះបបហេតុដែលធ្វើឲ្យនាងខ្ញុំអាចមានវត្តមានឈរនៅត្រង់នេះនាងខ្ញុំពិតជាមានសេចក្តីដឹងគុណនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះប្រទេសកម្ពុជាដ៏ស្រស់ស្អាតជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរាជរដ្ឋាភិបាលដែលបានដឹកនាំប្រទេសប្រកបដោយសុខសន្តិភាពនិងការរីកចម្រើនផ្នែកសេដ្ឋកិច្ច ជាហេតុធ្វើឲ្យនាងខ្ញុំនិងកូនខ្មែរដែលមានសមត្ថភាពពិតប្រាកដមានទេពកោសលមានគំនិតច្នៃប្រឌិតមានឱកាស ក្នុងការពុះពៀបញ្ចេញនៅអ្វីដែលខ្លួនឯងមាន នៅក្នុងក្តីសុបិនការពិតសាស្ត្រាមិនមែនសម្រាប់តែនាងខ្ញុំតែគឺសម្រាប់គ្រប់គ្នាកូនខ្មែរទាំងអស់ពួកយើងពុះពៀនាំអ្វីដែលជាមោទនភាព សម្រាប់ជាតិរបស់យើងនេះខ្ញុំសូមរំលឹករឿងនិទានបន្តិច ការពិតទៅ នេះខ្ញុំចង់បញ្ជាក់ថាមកដល់ចំណុចនេះយើងពុំមែនកើតចិនជាពីមនុស្សអស្ចារ្យមកពីណានោះទេសាស្ត្រាចាប់ផ្ដើមឡើងត្រឹមតែជាមួយនឹងលុយ1000ដុល្លារពីការដែលនាងខ្ញុំនិងគ្រួសារយកម៉ូតូទៅ បញ្ចាំកាត់គ្រីតែប៉ុណ្ណោះយើងចាប់ផ្ដើមជាមួយនឹងការជិះកង់3ផលិតភាពយន្តដំបូងគឺរឿងប៉ាប៉ាហើយ និងខ្ញុំជឿជាក់ថា យើងក៏មានអនុស្សាវរីយ៍ដែលដិតដាមកញ្ញាដួងមនិចក៏មានវត្តមាននៅទីនេះជាសិល្បករនីដំបង ដែលថតបទចម្រៀងឲ្យផលិតកម្មសាស្ត្រាដែលឃើញនឹងរួមដំណើរជាមួយកង់3របស់យើងសូមអញ្ជើញទាំងងប់ឈរខ្ញុំសញ្ញាឈរចាគាត់គឺជាបកគលដែលមានអនុស្សាវរីយ៍មួយយើងពេលដែលយើងកកើត គាត់ដឹងថាយើងវេទនាកម្រិតណាឈីកង់3ទៅសុំទីតាំងគេថតដល់ម៉ោងថតហើយគឺគេអត់ឲ្យទីតាំងថតយើងត្រូវមូទីតាំងថតភ្លាមភ្លាមសូមអរគុណបងអូនដែលបានតស៊ូជាមួយយើងតាំងពីកកើតរហូតដល់ពេលនេះចា៎សូមជូនពរបងអូនជោគជ័យមានរឿងរ៉ាវជាច្រើនទៀតនៅពីក្រោយយើងចាប់ផ្ដើមអ្នកទាំងអស់គ្នាឃើញក្រុមការងារជាច្រើនតែការពិតទៅក៏មានបុគ្គលខ្លះគាត់អាចបានចូលរួមព្រោះធុរៈផ្ទាល់ខ្លួន យើងចាប់ផ្ដើមដោយមានក្រុមការងារតែបុគ្គលិកពេញសិទ្ធតែមួយនាក់ហើយយើងធ្វើការដោយប្រើតុកបាយនៅក្នុងផ្ទះល្វែងតូចមួយ ហើយបុគ្គលិកតែម្នាក់របស់យើងគាត់ក៏មិនដឹងតែមានចិត្តយ៉ាងណាតែក៏គាត់បានតស៊ូមួយជាមួយយើងក្នុងរយៈពេលខ្លីឧបសគ្គជីវិតជាច្រើនបានកើតឡើង ហើយពេលខ្លះការពិតទៅនាងខ្ញុំក៏ធ្លាប់ចង់បោះបង់ដែរប៉ុន្តែយើងពង្រឹងគោលដៅនិងផែនការជីវិតឡើងវិញ ដរាបណាដែលយើងនៅមានជីវិតក្តីសង្ឃឹម នៅតែមានជានិច្ចមកដល់ចំណុចនេះនាងខ្ញុំក៏សូមថ្លែងអំណរគុណម្ដងទៀតចំពោះក្រសួងវប្បធម៌និងវិចិត្រសិល្បៈដែលដឹកនាំដោយលោកជំទាវភឿងសក្កណាដែលតែងតែយក ចិត្តទុកដាក់ រិះរោគវិធីសាស្ត្រក្នុងការធ្វើយ៉ាងណាឲ្យវិស័យភាពយន្តខ្មែររីកចម្រើនហើយនាងខ្ញុំក៏ពិតជាសូមថ្លែងអរគុណដល់មន្ត្រីនិងស្ថាប័នពាក់ព័ន្ធដែលតែងតែជួយសម្របសម្រួលក្នុងការធ្វើយ៉ាងណាឲ្យពួកយើងអាចផ្ដិតយករូបភាពទេសភាពដ៏ស្រស់ស្អាតនៅក្នុងប្រទេសកម្ពុជារបស់យើងដើម្បីបង្ហាញជូនទៅកាន់ពិភពលោកទាំងមូលនាងខ្ញុំពិតជាសូមថ្លែងអរគុណហើយសូមថ្លែងអរគុណអស់ពីបេះដូងចំពោះក្រុមការងារដ៏មុតស្រួច ពេលខ្លះពួកគាត់ធ្វើការងារដាច់យប់ពេលខ្លះពួកគាត់ហត់នឿយលំបាកមែនទែនតែពួកគាត់មានឆន្ទៈមានបេះដូងមានក្តីស្រមៃរួមគឺចង់នាំភាពយន្តខ្មែររបស់យើងឆ្ពោះទៅកាន់ពិភពលោកនាងខ្ញុំពិតជាអរគុណនិងរំភើបចំពោះក្រុមការងាររបស់នាងខ្ញុំដែលគាត់មានវត្តមានជាមួយនាងខ្ញុំរហូតមកដល់ពេលនេះហើយនាងខ្ញុំអរគុណមិនអាចបំភ្លេចបានគឺជនរួមជាតិជាទីគោរពស្រឡាញ់ដែលតែងតែជឿជាក់លើពួកយើងរហូតមក នាងខ្ញុំពិតជាមានមោទនភាពក្នុងនាមជាខ្មែរដែលខ្មែរគ្រប់ត្រូលខ្មែរនាងខ្ញុំជឿថាកម្លាំងធម៌ពលរបស់អ្នកទាំងអស់គ្នាគឺជាសរសៃឈាមជាបេះដូងដែលជំរុញឲ្យសាស្ត្រាមានវត្តមានតំណាងឲ្យកម្ពុជាឈ្មោះទៅកាន់ពិភពលោកនាងខ្ញុំជឿជាក់យ៉ាងមុតមមពីព្រោះការខិតខំប្រឹងប្រែងរយៈពេល6ឆ្នាំមកនេះយើងតែងតែដើរឆ្លងកាត់ ប៉ុន្តែយើងអត់មានការបោះបង់ព្រោះតែមានវត្តមានរបស់ទស្សនិកជនទាំងអស់ទាំងក្នុងនិងក្រៅប្រទេសអ្នកទាំងអស់គ្នាដឹងអត់ថាដើម្បីសម្រេចក្តីសុបិនមួយនេះហើយដើម្បីមោទនភាពរបស់អ្នកទាំងអស់គ្នាមិនមែនសម្រាប់តែខ្ញុំម្នាក់ពីព្រោះពេលដែលយើងដើរទៅដល់បរទេសយើងចង់ឲ្យគេនិយាយថាអូកម្ពុជា មានអេបភាពយន្តមួយដ៏ល្អជារបស់ខ្លួនឯងណាអូពិតជារបស់ខ្មែរពីព្រោះនៅ ប្រទេសគេគេមានរបស់គេ នៅយើងយើងក៏មាន ជារបស់យើងនេះខ្ញុំសូមប្រាប់អាកំបាំងមួយទៀត ដំបូងពេលដែលខ្ញុំបង្កើតគម្រោងបង្កើតអេបនេះមានក្រុមហ៊ុនបរទេសចំនួន2មកពី2ប្រទេសផ្សេងគ្នាបានស្នើគម្រោងក្នុងការ develop app ជូននាងខ្ញុំគឺមកពីអឺរ៉ុបនិងសិង្ហបុរីតាមការជឿគេតែងតែជឿថា technical បច្ចេកទេសបែបហ្នឹងតោះតែបរទេសទៅធ្វើបានល្អអញ្ចឹងនាងខ្ញុំពិចារណាគិតឡើងវិញទទួលស្គាល់ខ្មែរគាត់អាចដែរធ្វើ app បែបហ្នឹងពីមុនមកឯងគឺគេហៅថា profit streaming app ដំបងអញ្ចឹងអត់ដែរធ្លាប់មានអ្នកធ្វើប៉ុន្តែនឹងខ្ញុំគិតថាបើខ្ញុំរកបានកូនខ្មែរពិតប្រកបមកធ្វើនោះបានន័យថាវាគឺជាក្តីស្រឡាញ់ដែលពោពេញទៅដោយឆន្ទៈដើម្បីខ្ញុំ អាចប្រាប់គ្រប់គ្នាបានថាវាគឺជាក្រអៅបេះដូងពិតប្រាកដរបស់ខ្មែរដូច្នេះនាងខ្ញុំបានច្រានច្រោលការពិភាក្សាកិច្ចការសហការជាមួយនឹងក្រុមបរទេសចំនួន2ប្រទេសនោះហើយងាកមកស្វែងរកកូនខ្មែរដែលមានឆន្ទៈពិតប្រាកដក្នុងការ develop app នាងខ្ញុំពិតជាមានមោទនភាពក្នុងនាមជាខ្មែរនាងខ្ញុំសូមជម្រាបជូនអស់លោកអ្នកថា app មួយនេះ តាំងពីការសរសេរ script តាំងពីការផលិត រហូតដល់ចំណុចបញ្ចប់នៃការសរសង់ app គឺជាបច្ចេកទេស technical digital ភាពយន្តថ្មី ដែលសាងសង់ដោយកូនខ្មែរសុទ្ធសាធនាងខ្ញុំសូមផ្ញើក្រុមដ៏មោះមុតនេះទៅក្នុងបេះដូងអស់លោកលោកស្រីផងចា៎នាងខ្ញុំសូមជម្រាបថាអេបរបស់សាស្ត្រាហ្វៀមនេះ គឺមានពីរភាសាហេតុអីបានយើងត្រូវទេសនា ពីព្រោះជា app ដែលផ្ដោតលើភាពយន្តខ្មែរសុទ្ធយើងបដិញ្ញាថាយើងនឹងផលិតភាពយន្តខ្មែរឲ្យសម្បូរបែបពីព្រោះដើម្បីភាពយន្តកាន់តែរីកចម្រើន គឺ មានតែការផលិតឲ្យសម្បូរបែប តែប៉ុណ្ណោះ ទៅមានឱកាសបង្ហាញខ្លួននៅក្នុងអេបសាស្ត្រាហ្វៀមយើងដាក់ឲ្យប្រើប្រាស់ជាង100ប្រទេសនៅទូទាំងពិភពលោកយើងមាន ភាសាខ្មែរជាភាសាដើមកំណើតសម្រាប់បងប្អូននៅក្នុងស្រុកគឺងាយស្រួលក្នុងការអានក្នុងការប្រើប្រាស់យើងមានភាសាអង់គ្លេសសម្រាប់ជនជាតិបរទេសឬក៏បងប្អូននៅប្រទេសផ្សេងហើយការភ្ជាប់គម្រោងគឺតម្លៃសមរម្យបំផុតដូច្នេះរឿងដែលយើងដាក់ទៅគ្មានពាណិជ្ជកម្មរំខានគ្មាន អារម្មណ៍ទៅតល់ជាមួយនឹងការរំខាន ពីការផ្សព្វផ្សាយហើយដែលសំខាន់នេះខ្ញុំសូមធានាអះអាងបានថា គឺជាភាពយន្តដែលមានគ្រប់ញាតិការឿងគ្រប់ប្រភេទរឿងដែលចេញផ្សាយរៀងរាល់សប្តាហ៍គ្មានចាក់នៅទីណាផ្សេងក្រៅពីលើ App Sastra នេះខ្ញុំសូមជូនចំណីអារម្មណ៍មួយនេះ គឺជាកាដូពិសេសតបស្នងទៅកាន់ការគ្រប់គ្រងដែលប្រជាជន ខ្មែរមានមកលើនាងខ្ញុំនិងក្រុមការងារទាំងអស់ហើយចាប់ពីពេលនេះតទៅនាងខ្ញុំ សូមផ្ញើ ស្រាហ្វៀមអេបនៅ ក្នុង បេះដូងនិងក្នុងដៃទាំងទ្វេរបស់អស់លោកអ្នកសូមទទួលយកដោយ ក្តីស្រឡាញ់តាមពិតនាងខ្ញុំមានរឿងមួយទៀតដែលនាងខ្ញុំត្រូវថ្លែងអរគុណព្រោះ បើសិនជានាងខ្ញុំអត់ថ្លែមអំណរគុណគឺនាងខ្ញុំនៅអត់សុខទេតាមពិតទៅអឺគ្រាល់ភាពជោគជ័យតែងតែ មានការចូលរួមចំណែកហើយតែងតែមានអ្នកផ្ដល់ឱកាសឲ្យយើងតាមពិតនាងខ្ញុំក៏ត្រូវសូមថ្លែងអំណរគុណខ្លាំងបំផុតចំពោះស្ថានីយទូរទស្សន៍បាយ័នជាទូរទស្សន៍ដំបូងបំផុតដែលទុកចិត្តនិងផ្ដល់តម្លៃផ្ដល់ឱកាសការងារគ្រប់ content ភាពយន្តដែលសាស្ត្រាបានផលិតដូច្នេះនាងខ្ញុំពិតជាមានសេចក្តីដឹងគុណនិងអរគុណយ៉ាងជ្រាលជ្រៅចំពោះទូរទស្សន៍បាយ័នសូមអរគុណចា៎ មានអេបសាស្ត្រាហ្វៀមដូចមានរោគភាពយន្តនៅក្នុងដៃ